ឥឡូវនេះខ្ញុំក្រឹងមានសំណួរសំណួរញាតិញោមសាកសួរអឺក៏សួរថាតើមនុស្សបច្ចុប្បន្ននេះមានរិទ្ធអំណាចពិតមែនដែរឬទេដែលអាចធ្វើឲ្យមនុស្សស្លាប់បានដោយសារកម្មមួយចំនួន ដូចជា ការចូលរូបការធ្វើអំពើ ការស្នងរូបលើករាសីជាដើមទាំងអស់នេះ មនុស្សសពថ្ងៃអាចមានដែរឬទេរឿងទាំងអស់នឹងសម័យណាក៏មានដែរញាតិញោមមាន ជាធម្មតាមិនអត់ទេណាមិនមែនអត់ទេមានសម័យព្រះក៏មានអញ្ចឹងបានជាប្រយោគនៃការសម្លាប់នឹងមានច្រើនមាននេះសកិយប្រយោគសម្លាប់ដោយរបស់គប់កវែងទៅថាវរៈប្រយោគសម្លាប់ដោយរបស់នៅនឹងមកកន្លែងដូចជាជំរងដូចជាស្អីមីនអីដាក់អញ្ចឹងហើយជួនកាលសម្លាប់ដោយអឺអិទ្ធិមយៈប្រយោគ សម្លាប់ដោយរិទ្ធដែលកើតអឺអំពីកម្មអំពីកម្មហ្នឹងគឺដូចជារិទ្ធនីរិទ្ធគ្រុឌរិទ្ធទេវតាអាហ្នឹងគេរិទ្ធគេវាកើតមកអំពីកម្មរបស់គេមួយទៀតហៅថាវិជ្ជាមយៈវិជ្ជាមយៈហ្នឹងគឺសម្រាប់ដោយវិជ្ជាមុនអាគមមានជាធម្មតាបើវិជ្ជាហ្នឹងមិនមានទេមិនរាប់ចូលនៅក្នុងហ្នឹងទេមានមិនមែនថាអត់ទេតាមពិត ព្រះធម៌ព្រះសម្មាសម្ពុទ្ធក៏ព្រះអង្គសម្ដែងអំពីធម៌រារាំងនៅរបស់ទាំងអស់ហ្នឹងដែរធម៌សម្រាប់រារាំងនៅ របស់ទាំងអស់ហ្នឹងមានខ្មោចព្រាយបិសាចយៈភូតអីទាំងអស់ព្រះអង្គសម្ដែងឲ្យយើង មាន មុនសម្រាប់ការពារណាមកលើករឿងមួយអឺកូនរបស់អ្នករស់អស់អាយុ7ឆ្នាំ ប៉ុន្តែចេះពីឪពុកមកកាលណាធ្វើអីក៏សូត្រថាអ្នកមោតាសៈអ្នកមោតាសៈអ្នកមោតាសៈដល់ពេលក្រោយមកទៅកាប់អុសជាមួយឪទៅគោវាចូលទៅវាំងបាត់ឪពុកតាមរកគោគោនឹងដេកម្នាក់ឯងក្នុងយប់នឹងមានយៈ2នាក់មកចង់ចាប់គោនឹងស៊ីដល់តែម្នាក់ជាសមាទិដ្ឋិម្នាក់ទៀត ជាមិឆាទិដ្ឋិយៈមិឆាទិដ្ឋិហ្នឹងចង់យកកូនហ្នឹងទេចាប់ទាញជើងមកឯនោះក៏មកមើលថាអ្នកមោតាសៈណាអ្នកមោពុទ្ធសៈដល់អញ្ចឹងទៅលើពាក្យអ្នកមោពុទ្ធសៈឬក៏នមោតាសៈហ្នឹងសូមនមស្ការចំពោះព្រះសម្មាសម្ពុទ្ធអញ្ចឹងទៅយៈហ្នឹងភ័យមកញាតិភ័យថាអ្នកនេះជាកូនចៅរបស់ព្រះសម្មាសម្ពុទ្ធប៉ះពាល់មិនបានទេក៏លែងវិញទៅមិនត្រឹមតែប៉ុណ្្នឹងទេយៈនឹងភ័យខ្លួនខ្លាចទេវតា ដាក់តនកម្មក៏ទៅយកភេកមាសពីក្នុង បរិជាវាំងមកបំពេញដោយដោយភោជនយកមកបញ្ចុកក្មេងនឹងនិមិត្តខ្លួនដូចជាឪពុកម្ដាយរបស់ក្មេងនឹងបញ្ចុកបាយហើយក៏ថែរក្សារហូតទល់ភ្លឺណាហើយរហូតដល់ទៅចាអសរទុកនឹងភេកនឹងឲ្យព្រះរាជាឃើញព្រះរាជានាំទៅជួបព្រះសម្មាសម្ពុទ្ធព្រះរាជាក៏សួរព្រះសម្មាសម្ពុទ្ធថាបបិទ្ធព្រះអង្គនៅចម្រើនតើធัวសម្រាប់រារាំងការពៀនៅឧបទ្រពទាំងអស់ហ្នឹងមានតែពុទ្ធានុសតិមួយឬក៏មានធัวដតីទៀតដែរ ព្រះអង្គសម្ដែងថាធោសម្រាប់រារាំងការពាររារាំងនៅចង្រៃផ្សេងផ្សេងមាន6ទី1គឺ ពុទ្ធានុសតិពុទ្ធានុសតិនឹងគឺការរលឹកចំពោះគុណព្រះសម្មាសម្ពុទ្ធរឿយរឿយរលឹកនឹងគឺរលឹកមែនទេណាណារលឹកកុំឲ្យចិត្តយើងនឹងវាទៅឯនេះឯនោះពឹងរបស់នេះរបស់នោះក្រៅពីនឹងទៀតឧទាហរណ៍ថាលឺខ្លាំងប៉ាកែណាទៅយកអានឹងទៀតគឺឲ្យវាស្មោះទៅនៅក្នុងពពុតចឹងទៅ អត់មានអីហ៊ានលោកលំឯងញាតិញោមណា វាណាស់តែយើងអត់ច្បាស់ដូចពូជអាត្មាហ្នឹងធ្លាប់ពូជបួសមិនបានទេជីតាអាត្មាហ្នឹងបួសបើថានៅបួសសឡប់ណាបនថាសឹកបញ្ជាជីដូនមួយអាត្មាមកទៀតបួសអញ្ចឹងទៀតអាត្មាបួសភ្លាមឈឺទៀតប៉ុន្តែអាត្មាចូលទៅក្នុងវិហារអាត្មាថ្លៃជីវិតអាត្មា ចំពោះព្រះអង្គពេលដែលឈឺប្រហែលខែឈឺមិនជាគ្រូ ណាថាតសឹកបញ្ជាបានមកថាទៅថ្វាយព្រះអង្គថាបបិទ្ធព្រះអង្គដែលចម្រើនហើយខ្ញុំសានរជានេះសូមថ្វាយជីវិតនឹងចំពោះព្រះអង្គហើយបើព្រះអង្គ ព្រះអង្គអនុញ្ញាតឲ្យខ្មោចយកក៏យកចុះតែបើព្រះអង្គទុកឲ្យខ្ញុំព្រះអង្គបម្រើសាសនានេះកុំឲ្យខ្មោចមកយកថាចឹងតាំងពីហ្នឹងមកជាទៅខ្មោចមានមហិនយកពីព្រះឯណាឃើញទេឲ្យតែយើងច្បាស់លាស់ថាយកប្រពុតជាទីពឹងពិតប្រាពិតប្រកបឥឡូវខ្មោចជ្រូនចតាកាមាកងហ៊ានមកកាច់ខ្មាទៀតអត់ហ៊ានទេតាំងពីនោះមកណាដូចញោមស្រីថ្មបកើតនេះកើតតែគាត់មិនតន់កាន់សិលមែនទែនខ្មោចចូល លៀងមិនចេះជាមិនជាបានផ្លេតផ្លេតដល់ខ្មែរយកដើរតាមស្ដាប់ធោះឲ្យគាត់ផ្លាយខ្លួនឥឡូវខ្មោចណាហ៊ានធ្វើទៀតអត់មិនទៅលៀងអីទេញាតិញោមឲ្យតែយើងច្បាស់លាស់យល់ទេអត់យល់ទេហ្នឹងហើយទី2ធម្មានុសតិការរលឹកដល់ធัวជារឿយរឿយធัวហ្នឹងគឺយើងដឹងហើយដូចជាតេបិសោដែលយើងអត់ស្វខាតដែលយើងសូត្រហ្នឹងធัวយ៉ាងម៉េចយ៉ាងម៉េចខ្លះ មិនមែនធัวខ្លាំងប្រកែមិនមែនធัวអីទេគឺធัวសម្រាប់ប្រតិបត្តិដើម្បីរួចចាផុតផុតទុកនឹងអឺហើយទី3សង្ឃានុសតិសង្ឃានុសតិគឺការរលឹកដល់គុណព្រះព្រះសង្ឃមែនមែនហើយចំណុចទី4គឺកាយកតាសតិកាយកតាសតិនឹងគឺការពិចារណា នៅក្នុងកាយនេះ នៅក្នុងកាយនឹងដែលវាមាន ត្រឹមតែសក់រោមកញ្ចក់ស្បែកធ្មេញតែប៉ុណ្ណឹង វាអត់មានសัตว์អត់មានបុគ្គលអីនៅក្នុងនឹងទី5គឺសេចក្តីត្រេកអរនៅក្នុងអហិង្សាធម៌អហិង្សាធម៌អង្គធម៌គឺមេត្តាកាលណាចម្រើនមេត្តារឿយរឿយញាតិញោមចម្រើនមេត្តារឿយរឿយអមនុស្សព្រាយបិសាចក៏ដោយក៏ធ្វើមិន មិនបានអ្នកណាក៏គេចង់បានសេចក្តីសុខដែរតួយ៉ាងដូចជានៅក្នុងករណីយមេត្តសោតនៅពេលពួកភិក្ខុទៅធ្វើសមណធម៌ចិត្តចូលវសា ពួករុក្ខទេវតានឹងក៏នាំគ្នាបង្អើលលោកដោយធ្វើខ្មោចលងយ៉ាងនេះយ៉ាងនោះទៅជួបព្រះសម្មាសម្ពុទ្ធព្រះអង្គបង្រៀននៅករណីយមេតសោតគឺវិធីផ្សាយមេត្តានេះឯងឃើញទេវិធីផ្សាយមេត្តា ទៅដល់មុននឹងលោក ប្រព្រឹត្តធម៌ក៏លោកផ្សាយមេត្តាចំពោះសពសត្វទាំងអស់សត្វទាំងឡាយនៅទិសលើក្តីទិសក្រោមក្តីទិសខាងទៅតឹងទិសខាងណា ខាងណាមានខ្លួនវែងខ្លួនខ្លីឬក៏អត់ជើងក្តីសុំឲ្យបាននៅសេចក្តីសុខ រុក្ខទេវតាទាំងឡាយដែលធ្លាប់តែធ្វើបាបលោកមានការប្រឹក្សាគ្នាឡើងវិញថាយើងធ្វើបាបលោកយ៉ាងនេះហើយលោកអត់ខឹងយើងស្រាប់តែលោកមកឲ្យពួរយើងឲ្យយើងបានសេចក្តីសុខដូច្នេះបើយើងនៅបៀតបៀនលោកតទៅទៀតមិនសមគួរឡើយក៏មកនិមិត្តធ្វើជាមនុស្សជួយលៀងបាតជួយបោះច្រាស់កន្លែងលោកទៅឃើញទេលឺហ៎អើបើឃើញវាមិនឃើញទេបើលឺលឺយល់ទេហ្នឹងហើយម្យ៉ាងទៀតថចចុងក្រោយ គឺបុគ្គលឯណា ដែលត្រេកអរចំពោះភាវនាភាវនាអីក៏ដោយក្នុងសមថកម្មដ្ឋានផ្សេងផ្សេងណាឬក៏ក្នុងវិបស្សនាកម្មដ្ឋានអីឲ្យទៅជាអ្នកត្រេកអរនៅក្នុងភាវនាពួកអមនុស្សជាដើមមិនអាចបៀតបៀនបានញាតិញោមគ្រាន់តែសួរថាមានឬមិនមានអាត្មាពង្រៀនដល់ធัวការពារទៅទៀតនោះចេះនៅធัวការពារនៅណាប្រាប់ហើយហ្នឹងណាមាន6ហ្នឹងណា6ហ្នឹងឯងហ្នឹងឯង ទី4កាយកតាសតិណាកាយកតាសតិកាយកតាសតិហ្នឹងគឺពិចារណាធាត់តឹងសាការកម្មដ្ឋានហ្នឹងនិយាយពីគេសាលោមានអខាតន្តាតចោមាំងសੰងរហូត ដល់មត្តលងកៀងទៅអញ្ចឹងណាប្រកម្មដ្ឋានហ្នឹងឯងហើយទី5មេត្តាឬក៏ហៅថាអហិង្សាធម៌ហើយទី6សេចក្តីត្រេកអរនៅក្នុងភាភាវនា ហ្នឹងហើយឥឡូវនេះពធទេសនា បានចប់សពគ្រប់ប៉ុណ្ណឹងសំគួរដល់នៅពេលវេលា1ម៉ោង ជាងប៉ុណ្ណឹងទៀតណាសូមបញ្ចប់ហើយនឹងឯការសម្ដែងវធទេសនាលើសលោះពាក្យសម្ដីលេងសាច់ខ្លះទៀតហើយ ពាក្យសំគួរត្រង់ចំណុចណា មិនសមអីសូមខន្តីអភ័យទោសជ្រើសយកតែ ពាក្យល្អល្អដើម្បីជាកតិប្រតិបត្តិទាំងអស់គ្នា ទាំងសូមអនុមោទនា